លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិតដែលគេនិយាយតតគ្នា ទោសអ្នកទាំងពីរពូចកដែលអ្នកទាំងពីរនិយាយនោះគឺជាអ្នកណាគេដែរគឺជាឪពុករបស់នាងសំណាងនឹងគឺជាឪពុកនាងសំណាងចា៎ឯងងាប់ងាប់ទៅងាប់ងាប់ទៅងាប់យ៉ាអឺ ជីវិតខ្ញុំម៉ែជីវិតខ្ញុំមិនក៏រស័តអណ្ដែតមកដល់ទីកន្លែងបែបនេះឆ្កែព្រោះក៏ឆ្កែព្រោះហើយក៏ស្ងាត់ខ្ញុំគួរធ្វើយ៉ាងណាទៅមិនក៏អាចស្លាប់តែមានអារម្មណ៍មិនសប្បាយចិត្តនៅពេលឃើញនាងនៅក្បែរគេហេតុអីក៏អាចមានអារម្មណ៍ថាខឹងនៅពេលនាងនៅក្បែរគេហេតុអីក៏ចេះតែមានអារម្មណ៍ថាពិបាកក្នុងខ្លួនអរខ្ញុំសុំទោសណានាងខ្ញុំគ្មានចេតនាទេ អ្នកនាងរូបស្អាតហើយចិត្តល្អទៀតរតនាហេតុអីគ្រប់ពេលឯនៅក្បែរនាងឯមានអារម្មណ៍កក់អូអ្នកប្រុសអ្នកប្រុសអ្នកប្រុសនេះលោកស្រីហៅអ្នកប្រុសទៅជួងរតនាកូននឹងក្មេងស្រីម្នាក់នោះដូចជាជ្រុលហួសហេតុពេកហើយមកផ្អែមល្ហែមក្នុងសួនទឹកយប់បែបនេះកូនអត់ចេះខ្មាស់គេទេហ៎ចា ត្រឹមតែ20000ដុល្លារតែប៉ុណ្ណោះណាអ្នកបងអ្នកបងយល់យ៉ាងណាដែរនេះកូនស្រីជាមនុស្សសាមញ្ញធម្មតាសោះ ថែមទាំងគ្មានចំណេះដឹងអ្វីទៀតគ្រូសាក៏មិនមែនអ្នកខ្ពង់ខ្ពស់អីណាស់ណាដែរអឺអឺអឺស្រីចង្រៃអាប្រុសក្មេង ខ្ញុំសុំទោសអ្នកនាងខ្ញុំគ្មានចេតនាទេចាមិនអីទេអ្នកនាងរូបស្អាតហើយចិត្តល្អទៀតអូនេះលោករតនមែនទី បាទមែនហើយបាទហើយចុះលោកជានរណាគេដែរខ្ញុំជាម្ចាស់គ្រឿងសង្ហារឹម កាលពីពីថ្ងៃមុនលោកបានកំងឲ្យខាងខ្ញុំធ្វើក្រែដែលមានក្បូរក្បាច់រចនាច្រើននោះឲ្យលោកចាំបានទីអោះចាំបានហើយរីករាយបានស្គាល់លោកបាទរីករាយដែលបានស្គាល់លោកនេះបងទិញក្រែសម្រាប់អូនមែនទេអូនអរគុណខ្លាំងណាស់នៅនាងខាងនេះគឺជា សង្សាររបស់លោករតនា ពិតជាក្មេងហើយស្រស់ស្អាតណាស់លោកគូទៅមើលថៃនាងឲ្យបានល្អផង ប្រយ័ត្នមានគេលួចឆក់បាត់ទេអញ្ចឹងខ្ញុំមានការដែលត្រូវធ្វើខ្ញុំលាសិនហើយណា ក្រោមគ្រែអត់មានទេនៅណាទៅគឺគឺវានៅក្រោមទូនៅក្រោមទូក្រោមទូក៏មិនឃើញដែរនេះអូនមានប៉ះត្រូវត្រង់ណាអត់អឺមិនអីទេគួរតែសួរបងវិញថាមានកាត់អីអត់ ខ្ញុំប្រហែលជាកេនធ្លាក់សកត់លើបង ហើយយប់នេះរតនាហេតុអីគ្រប់ពេលឯងនៅក្បែរឯងមានអារម្មណ៍កក់ក្ដៅមានអារម្មណ៍សប្បាយយ៉ាងនេះមានអារម្មណ៍ថាមានសេចក្តីសុខខ្លាំងពេកដែលគេនៅក្បែរនាងអាចបង្កើតឲ្យឯងមានស្នាមញញឹមនាងអាចធ្វើឲ្យឯងទទួលបានអារម្មណ៍រំភើបតើនោះជាអារម្មណ៍អ្វីទៅ នេះសំឡឹងអូនដល់ថ្នាក់ផ្លឹកបែបនេះអូនស្លៀកឈុតនេះប្រហែលជាស្អាតខ្លាំងណាស់មែនទេនេះខ្ញុំមិនដែលឃើញគូស្នេហ៍ណាស្រស់ស្អាតហើយស័ក្តិសមដូចជាអ្នកទាំងពីរសោះ ខ្ញុំសុំទោសអ្នកនាងខ្ញុំគ្មានចេតនាទេចាមិនអីទេអ្នកនាងរូបស្អាតហើយចិត្តល្អទី មិនក៏អាចស្រាប់តែមានអារម្មណ៍ថាមិនសប្បាយចិត្តនៅពេលឃើញនាងនៅក្បែរគេហេតុអីក៏អាចមានអារម្មណ៍ថាខឹងនៅពេលនាងនៅក្បែរគេហេតុអីក៏ចេះតែមានអារម្មណ៍ថាពិបាកក្នុងខ្លួនពេលឃើញនាងនិយាយជាមួយគេហេតុអីទៅ ឬមួយក៏អាចមានអារម្មណ៍ថាប្រច័ណ្ឌហើយហេតុអីបានជាអាចមានអារម្មណ៍បែបនេះ ឬមួយក៏អារម្មណ៍របស់ឯងកំពុងតលួចស្រឡាញ់គេទៀតដឹងនេះបងមានទឹកមុខមិនសប្បាយចិត្តមានបញ្ហាអីមែនទេអបាទអត់មានអីទេនេះកុំប្រាប់ថាលួចប្រច័ណ្ឌអូនណាបងគ្មានសិទ្ធអីទៅប្រច័ណ្ឌអូនឡើយព្រោះយើងនៅមិនតាន់ត្រូវជាស្អីនឹងគ្នាឡើយទេ ហេតុអីក៏បងនិយាយបែបនេះឬមួយកន្លងមកនេះបងចាត់ទុកអូនត្រឹមតែជាអ្នកដតីអត់ទេមិនមែនបែបនេះទេតែមិនអីទេបងមិនបាច់ខ្លាចចិត្តអូនទេអូនយល់ហើយថាបងគិតបែបណាមកលើអូនកន្លងមកអូនគិតតែម្នាក់ឯងតែប៉ុណ្ណោះ បងស្រឡាញ់អូនអូនរងចាំពាក្យនេះយូរមកហើយហេតុអីក៏បងមិនព្រមនិយាយប្រាប់អូនតែតែពេលនេះមកនិយាយប្រាប់អូនអញ្ចឹងគឺដោយសារតែបងគិតថា វារហ័សពេក ព្រោះយើងទាំងពីរទើបតែស្គាល់គ្នា បងគិតថាវាមិនអាចទៅរួចទើបបងមិនហ៊ាននិយាយពាក្យថាស្រឡាញ់ទៅកាន់អូនបងខ្លាចបាត់បងអូនតែពេលនេះបងត្រូវតែហ៊ាននិយាយបងខ្លាចមានអ្នកចូលមកដណ្ដើមអូនចេញ ពីដើមទ្រូងរបស់បងណា ស្នេហាមិនប្រកាន់លើពេលវេលាសំខាន់ឲ្យតែយើងចេះយល់ចិត្តគ្នា ស្នេហាពេលខ្លះសូម្បីតែជួបគ្នា រយៈពេលតែមួយថ្ងៃ ក៏អាចបង្កើតជាស្នេហាសំខាន់ចិត្តនឹងចិត្តដែលស្រឡាញ់គ្នា បងកុំខ្វល់រឿងពេលវេលាអីសំខាន់ពេលនេះចិត្តយើងដូចគ្នា បងក៏មានចិត្តល្អអូនអូនក៏មានចិត្តស្រឡាញ់បងដូចគ្នា ហើយពេលវេលាជាអ្នកដើរតាមក្រោយជាអ្នកជួយពិសោធន៍ស្នេហាយើង ហើយបងកុំបារម្ភខ្លាចមានអ្នកដដាំអូនចេញពីបងអីអូននឹងមិនចាក់ចេញពីដាំទ្រុងដកកាក់ក្តៅមួយនេះឡើយ ពេលដែលបាននិយាយបែបនេះអូនបាន ធ្វើឲ្យបេះដូងរបស់បងកក់ក្ដៅបងបានធូរស្បើយហើយ ហើយបងក៏មានអារម្មណ៍ថាស្រឡាញ់អូនកាន់ទ្វេនេះបងសម្ដីផ្អែមល្ហែមដោយពាក្យសម្ដីតួប្រុសនិយាយដាក់តួស្រី នៅក្នុងកុនហើយនេះអូអ្នកប្រុសអ្នកប្រុសអ្នកប្រុស នេះលោកស្រីហៅអ្នកប្រុសទៅជួបបាទអរគុណច្រើនហើយមីងសំណាងចឹងបងទៅសិនហើយណា គួរឲ្យធុញមែនបរិយាកាសកំពុងតែល្អផងចេះចូលមកកាត់សង្វាក់ឲ្យខូចបរិយាកាសល្អអស់ហេគួរស្អប់ណាស់រតនាកូននឹងក្មេងស្រីម្នាក់នោះ ដូចជាជ្រុលហួសហេតុពេកហើយមកផ្អែមល្ហែមក្នុងសួនទឹកយប់បែបនេះកូនអត់ចេះខ្មាស់គេទេហ៎បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat គ្រាន់តែរឿងប៉ុណ្ណឹងសោះឯម៉ាជ្រុលហួសហាត់យ៉ាងម៉េចទៅខ្ញុំថាវាមិនជ្រុលទេបាទខ្ញុំទាំងពីរអ្នកស្រឡាញ់គ្នាស្រឡាញ់គ្នាក៏តែកូនអញនិយាយពាក្យនេះទៅរួចកូនមានទាំងទីថានាងនោះមកពីណា ជាអ្នកណាឪពុកម្ដាយរបស់នាងកូនធ្លាប់ស្គាល់ទេហើយនាងជាកូនក្នុងគ្រួសារក្រីក្រម៉ាក់មិនយល់ព្រមឲ្យកូនសាគប់ជាមួយនឹងនាងទេ យកល្អកូនដកខ្លួនចេញពីនាងឲ្យហើយទៅតន់មិនតន់ជ្រុលជ្រុះនឹងគ្នានៅឡើយនេះម៉ាក់កំពុងតែប្រកាន់វណ្ណៈមែនទេម៉ាក់អត់ប្រកាន់វណ្ណៈទេតែម៉ាក់ដាច់ខាតមិនឲ្យកូនតាក់ទងជាមួយនាងទេខ្ញុំសូមនិយាយថា ខ្ញុំមិនយល់ព្រមតាមម៉ាក់ចណៃខានព្រោះថាសម័យនេះទៅហើយ មិនមែនសម័យដែលនំមិនធំជាងនេះដូចជាសម័យទុំទាឡើយម៉ាក់ខ្ញុំធំហើយឬគូសកោ ខ្ញុំខុសខ្ញុំដឹងខ្ញុំចេះគិតគូរដល់ខ្លួនឯងហើយ កូនទើបតែស្គាល់នាងមិនទាន់បានប្រហែលខែផងក៏ហ៊ានអំឡាញសរសៃក៏ដាក់ម៉ាក់ហើយហ៎ម៉ាក់និយាយទៅកូនកូនលែងស្ដាប់ម៉ាក់ហើយហ៎សម្ដីរបស់ម៉ាក់ណាលែងមានតម្លៃជាមួយកូនហើយមែនទេអត់ទេម៉ាក់ម៉ាក់នៅតែសំខាន់សម្រាប់កូនខ្ញុំនឹងស្ដាប់តាមម៉ាក់គ្រប់បែបយ៉ាង តែសូមរឿងមួយនេះទៅចោះណាម៉ាពីព្រោះថាកូនមិនដែលមានអារម្មណ៍ថាស្រឡាញ់នារីណាម្នាក់ទេតែពេលនេះកូនមានអារម្មណ៍ថាដូចជាស្រឡាញ់នាងខ្លាំងឡើងខ្លាំងឡើងហើយហើយនាងក៏ជានារីម្នាក់ដែលមានអត្តចរិតល្អដែរម៉ាក់ម៉ាក់ក៏បានឃើញស្រាប់ហើយម៉ាក់និយាយហាមឃាត់កូនបែបនេះក៏ព្រោះតែម៉ាក់បារម្ភនឹងស្រឡាញ់ពីកូនម៉ាក់ខ្លាចកូនពិបាកទៅថ្ងៃក្រោយ ពេលមានគូសកលកូនប្រឹងរស់នៅជាមួយគ្នាអស់មួយជីវិតមិនមែនជាអារម្មណ៍ស្រឡាញ់គ្នាតែមួយឆាយឡើយពេលខ្លះកូនអាចមានអារម្មណ៍ស្រឡាញ់នាងតែមួយឆាយម៉ាក់សុំហាមចាក់កងគំនិតបែបនេះមួយទៀតដើម្បីសាយបងបេះដូងខ្លួនឯងបើកូនអាចធ្វើបានម៉ាក់នឹងយល់ព្រមឲ្យកូនខ្សែគប់ជាមួយនឹងនេះអត់ទេម៉ាក់កូនធ្វើមិនបានឡើយ ម៉ាក់មិនចាំបាច់ព្យាយាមនិយាយរកលេសអ្វីទាំងអស់ហើយដើម្បីខាត់នឹងបំបាយបំបាក់ដល់កូននិងនាងឡើយនេះម៉ាក់ប្រហែលជាភ្លេចពាក្យសម្ដីរបស់ម៉ាក់ដែលម៉ាក់ធ្លាប់និយាយជាមួយកូន កាលពី2ឆ្នាំមុនហើយមែនទេថ្ងៃនេះកូនប្រុសម៉ាក់ក្រុងឈុតជាកូនកំដរបែបនេះ ពិតជាសង្ហាខ្លាំងណាស់បើសិនជាកូនប្រុសម៉ាក់ស្លៀកសម្លៀកបំពាក់ជាកូនកំឡោះទីនោះវារឹតតែសង្ហាខ្លាំងជាងនេះទៅទៀតនេះម៉ាក់និយាយបែបនេះកុំប្រាប់អសោះណាម៉ាក់ថាម៉ាក់ចង់បានកូនប្រសានគេដែរណាម៉ាចាស់ពិតមែនហើយកូនគិតមិនខុសទេមកអ៊ំកូនមានកូនប្រុស3នាក់គេការអស់2នាក់ហើយឥឡូវដល់ពេលកូនពៅគាត់ការទី នៅឡើយតែកូនកំលោះរបស់ម៉ាក់នេះនៅកំលោះយូរជាងគេម៉ាក់តែខ្ញុំមិនទាន់ចង់គិតគូររឿងគូសកលទេម៉ាក់កំទាន់និយាយដល់រឿងនេះអីកូនខ្លាចបាត់បង់សេរីភាពពេលមានគូសកលហើយកូនមិនចង់គិតទេ កូនគិតថាជីវិតនៅលីវវាសុបាយជាងគ្មានសម្ពាធចង់ធ្វើអីក៏បានម៉ាក់មិននិយាយមិនបានទេខ្លាចកូនប្រុសម៉ាក់នេះ មិនព្រមយកប្រពន្ធសុកចិត្តនៅលាវដល់ខ្លាយជាកំឡោះចាស់តែម៉ាក់មិនបង្ខំកូនពីរឿងគូសកលទេដល់ពេលមួយកូននឹងយល់ពេលមួយដែលកូនស្រឡាញ់អ្នកណាម្នាក់កូននឹងដឹងថា ពេលមានមនុស្សម្នាក់នោះចូលមកក្នុងជីវិតកូនចូលមកបំពេញជីវិតកូនឲ្យកាន់តែមានន័យនិងស្រស់បំព្រងនោះមិនមែនជាសម្ពាធឡើយ ដល់ពេលមួយកូនស្រឡាញ់និងពេញចិត្តអ្នកណាម្នាក់ម៉ាក់យល់ព្រមតាមកូនទាំងអស់កូនធ្វើតាមបេះដូងរបស់កូនចោរឿងស្នេហាម៉ាក់មិនដែលបង្ខំចិត្តកូនម្ដងណាឡើយម៉ាក់អាចបង្កើតនិងចិញ្ចឹមកូនបានតែរូបរាងទីតែម៉ាក់មិនអាចទៅគ្រប់គ្រងនិងបញ្ជាទៅលើកូនបានឡើយថាកូនស្រឡាញ់ហើយនឹងជ្រើសរើសអ្នកណាម្នាក់ម៉ាក់ឲ្យសិទ្ធិនិងសេរីភាពចំពោះបេះដូងកូន កូនអាចជ្រើសរើសអ្នកណាដែលកូនគិតថាកូនពេញចិត្តនិងស្រឡាញ់តាមបេះដូងកូនអើយប្រពន្ធស្អីទេមួយថ្ងៃមួយថ្ងៃគិតតែជេរប្តី មួយថ្ងៃមួយថ្ងៃគិតតែធ្វើមហុំដដែលដដែលលេបចូលលេវុយណែមានតែស្រាសរបស់យើងនេះទីវុយដែលផឹកទៅវាមិនចេះសាប់ដាក់មួយសិនអូយជាតិជាប់ចិត្តមិនដឹងជាប្រពន្ធស្អីទេមួយថ្ងៃមួយថ្ងៃគិតតែពីលេងបៀហើយដាំបាយក៏ខ្លោចរាល់ថ្ងៃតែម្ដងណា បើមានប្រពន្ធដូចនេះស្មឿនឯនេះដឹងជើងយើងមិនការជាមួយទេវុយយើងសុកចិត្តទុកលុយមកទិញស្រាសស្រាថ្នាំផឹកវិញវាឆ្ងាញ់ជាងវើយផឹកឲ្យឆ្កែលឹតមាត់វាល្អជាងហាយល់ទេយាយអកបេចាស់ឃើញឯងមិនមាត់មិនមាត់និយាយសន្តិបាយរហូតតោះទៅធ្វើបែបនេះបានវាស្កាត់មាត់ខ្លះ នាងសំណាងហើយនាងសំណាងមិនដឹងថាឯងបាត់សមោតនាបាត់ហើយទេយើងទៅរកឯងនៅផ្ទះម្ដាយធေါ်ក៏មិនឃើញមិនដឹងថាឯងពេលនេះទៅដល់ណាហើយទេមិនដឹងថាទៅលួចសំងំរស់នៅស៊ីចាយសបាយជាមួយអ្នកណាក៏មិនដឹងមិនឃើញអើតក្បាលមកអើតម្ដាយកំសត់ដែលគ្មានលុយចាយម្នាក់នេះសោះហើយម្ដាយឃើញផ្ញើលុយមកឲ្យយើងចាយដែរហុយអឺអឺ សំលុយចាក់ឆ្នោតមកកាហ្វេមួយកែវនេះឆុងសម្រាប់មនុស្សជាទីស្រឡាញ់ជាពិសេសហើយតែម្នាក់គាត់តែប៉ុណ្ណោះក៏ខ្វេក៏ឈ្ងុយឆ្ងាញ់ សម្ដីម្ចាស់កាហ្វេណាក៏ផ្អែមល្ហែមទៀតអនាគតប្រពន្ធណាទេណអីក៏សម្ដីផ្អែមយ៉ាងនេះគឺអនាគតប្រពន្ធមនុស្សប្រុសម្នាក់ដែលកំពុងតែអង្គុយនៅចំពោះមុខខ្ញុំនោះអីអូការពិត បរោះសង្ហាម្នាក់នេះសោះសង្ហាក៏សង្ហា សំណាងក៏សំណាង ដែលបាននារីដ៏ស្រស់ស្អាតម្នាក់មកធ្វើជាប្រពន្ធ អ្នកម៉ាអ្នកម៉ាចិញ្ចឹមមកតាមកូនតិចចូលសួននាំឪពុកម្ដាយរបស់អូន សំណាងឲ្យកូនផងណា ណាម៉ាណាកូនពិតជាស្រឡាញ់អូនសំណាង ខ្វះមិនបានទេបើម៉ាក់មិនចូលស្ដីឲ្យកូនទេកូនប្រុសម៉ាក់ម្នាក់នេះប្រកាសជាដាច់ចោលស្លាប់ចំខានទេម៉ាក់ឬមួយក៏ម៉ាក់ដាច់ចិត្តឃើញកូនប្រុសស្លាប់ ហើយក៏មិនព្រមប្រោះនោះបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ម៉ាក់ណាយល់ដល់គុណទឹកពីផងណាអ្នកម៉ែណាណាណាម៉ាក់អឺអឺណាហៅចុះយល់ព្រមម៉ាក់របស់កូនចិត្តល្អជាងគេនៅលើលោកនេះអរគុណអ្នកម៉ាក់ខ្លាំងណាស់ក្តីសុខរបស់កូនក៏ដូចជាក្តីសុខរបស់ម៉ាក់ពេលម៉ាក់ឃើញកូនមានក្តីសុខម៉ាក់ក៏សប្បាយចិត្តរីករាយដែរ បសួរអ្នកបងខ្ញុំមកនេះចង់ចូលសួរកូនស្រីអ្នកគឺកូនប្រុសខ្ញុំខាងនេះគេស្រឡាញ់គ្នាជាមួយកូនស្រីនេះចាគេទាំងពីររស់នៅជាមួយគ្នា ស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយនេះអូចាអ្នកបងបើកូនទាំងពីរអ្នកបានជាស្រឡាញ់គ្នាទៅហើយខ្ញុំក៏មិនយល់ទាស់អីដែរអញ្ចឹងខ្ញុំនិយាយសាច់ការតែម្ដងតើថ្លៃបណ្ណាការកូនអ្នកគិតយ៉ាងម៉េចដែរ ចាត្រឹមតែ20000ដុល្លារតែប៉ុណ្ណោះណាអ្នកបងអ្នកបងយល់យ៉ាងណាដែរនេះកូនស្រីជាមនុស្សសាមញ្ញធម្មតាសោះថែមទាំងគ្មានចំណេះដឹងអ្វីទៀតគ្រូសាក៏មិនមែនអ្នកខ្ពង់ខ្ពស់អីណាស់ណាដែរស្ថិតក្នុង គ្រូសាអ្នកក្រីក្រសោះតែស៊ីថ្លៃមើលតែកូនគេអ្នក មានទ្រព្យនិងគេច្រើនទៅហើយហើយណាហើយចុះដើម្បីរតនាកូនប្រុសតែម្នាក់របស់ខ្ញុំខ្ញុំក៏យល់ព្រមចាស់មិនអីទេ សំខាន់កូនទាំងពីរអ្នកគេស្រឡាញ់គ្នាអញ្ចឹងខ្ញុំសូមជម្រាបលាសិនហើយអ្នកព្រោះថាមានការងាររវល់ច្រើនទៀតត្រូវធ្វើចាំជួបគ្នាគិតគូររឿងកូនយើងទៅថ្ងៃក្រោយទៀតណាចាជម្រាបលាអ្នកបងចា រតនាម៉ាក់ទៅចាំកូននៅឡានមុនសិនហើយណា កូនមានពាក្យអីត្រូវនិយាយលេងជាមួយនឹងអនាគតម្ដាយក្មេកកូនឲ្យបានស្គាល់ចិត្តគ្នាសិនចុះណាបាទម៉ាក់បងឯង បន្ទប់ទឹកសិនបាទនេះណាអនាគតកូនប្រសាមីងធ្វើការអីដែរបានម៉ាក់មីងខ្ញុំជាម្ចាស់គម្រោងសាងសង់ផ្ទះល្វែងអូណាមីងមានអីណាមីង អូគ្មានស្អីទេហើយចាំមិនអាចក្មួយវិញនោះបាទម៉ាក់ខ្ញុំជាម្ចាស់ហាងកាយសម្ផស្សអូអញ្ចឹងហ្មងអញ្ចឹងតាបានជាម្ដាយរបស់ក្មួយមានសម្រស់ស្រស់ស្អាតចំណែកក្មួយឯនេះវិញក៏សង្ហា ឡើងដូចទេវបុត្រទៅហើយនេះមិនដល់ថ្នាក់នឹងពេកទេអ្នកមីង Hehehe ហើយអាចត់នឹងណាចរិតកែម្លាំងសោះអាខាងប្រកែគប់លំមូលផ្ទះគេនឹងហើយឪវាយមិនបាញ់និយាយទេចរិតគាត់នេះគឺដូចគ្មានល្អត្រង់ណាសោះពូកែអាខាងប្រមឹកស្រាសស្អីហ្នឹងហើយពេលខ្លះក៏ដើរលួចមន់គេយកមកធ្វើមហូបខ្លែមទៀតផងថ្ងៃនេះណាអាចប់វាគប់លំមូលផ្ទះយើងបើយើងនៅ ស្ងៀមស្ងៀមវាប្រកាសជាបានចិត្តហើយអឺហ្នឹងហើយឪវា មនុស្សចរិតមេជាតិថោកទាបដូចជាអបិចកនឹងត្រូវតែទទួលមេរៀនខ្លះហើយទើបអណ្ដឹងអឺណែអត់ទោះអ្នកទាំងពីរពូចកដែលអ្នកទាំងពីរនិយាយនោះគឺជាអ្នកណាគេដែរគឺជាឪពុករបស់នាងសំណាងនឹងគឺជាឪពុកនាងសំណាងចាចានេះអ្នកមីងស្គាល់នាងសំណាងដែរមែនទេចាស្គាល់ហើយចុះគ្រូសានាងនោះមានអត្តចរិតអាក្រក់យ៉ាងណាដែរណាមកវានិយាយរៀបរាប់ទៅ ឲ្យលោកស្រីនេះបានដឹងរឿងគ្រួសារនឹងផងម៉ាមីខ្ញុំជូន អរគុណកូនខ្លាំងណាស់ណាដែលចិត្តល្អជូនលុយមួយចំនួនដល់ម៉ែបាទមិនអីទេម៉ែនេះគឺជាទឹកចិត្តរបស់កូនអឺអត់ស្លាប់មកសោះវៃអឺអើយអើយស្រីចង្រៃអាប្រុសក្មេងហេនេះឯងហេតុលួចមានសហាយជាមួយអាក្មេងកើមិនសិលមិញផងឯងនេះល្មមកម្មណាស់នេះសមឿន យើងនឹងបដៅឯងឲ្យដឹងដៃម្ដងស្រីចង្រៃហើយនៅសៀមនេះស្រីល្មមកម្មយើងនឹងបីនាងឯងអង្ងក់ណែពូឈប់ទៅងក់ទៅងក់ទៅស្រីចង្រៃស្រីល្មមកម្មពូឈប់សិនទៅមកចេះយើងយើងឃើញឯងនេះចាប់ដៃនាងសពឿនហើយអែលស្រើបស្រាបសម្បំណាស់ហើយនាងឯងឲ្យដៃអាប្រុសក្មេងដល់ថ្នាក់នេះផងឯង មិនបាច់មកបកាយទេស្រីចង្រៃងាប់ទៅយើងនឹងវាយនាងឯងឲ្យងាប់ងាប់ទៅងាប់ងាប់ទៅងាប់យ៉ាពីដំបូងខ្ញុំឮគេនិយាយពីគ្រូសាររបស់អ្នកខ្ញុំស្ទើរតែមិនចង់ជឿទេ តែពេលនេះខ្ញុំឃើញផ្ទាល់នឹងភ្នែកហើយហើយគ្រប់យ៉ាងដែលគេនិយាយនោះសុទ្ធតែជាការពិតហើយខ្ញុំក៏បានដឹងដែរថាសន្តាន គ្រូសាររបស់អ្នកនេះវាថោកទាប កម្រិតណាម្ដាយជាតលេងលបែងចាំសំលុយកូនចាយហើយកូនស្រីនេះដើរតាក់ប្រុសដើម្បីបាក់លុយយកមកឲ្យម្ដាយលេងលបែងហើយឪពុកវិញណាដើរគប់ដំបូលផ្ទះគេលួចមន់គេហើយវាយតប់គេ បានហើយគ្រួសារអ្នកនឹងខ្ញុំចាប់គ្នាត្រឹមនឹងចប់មិនបាច់មានពិធីភ្ជាប់អីអីទៀតទេរតនាគុណមកត្រឹមតិចទៅណាមកនាំគុណទៅពេតកូនតោះ ឈឺក្រោកឡើងមកកូនមកតោះប្រយ័ត្នផងណាកូនណា របស់ម៉ែនឹងពុកធ្វើចឹងអីក៏ព្រោះតែទង្វើថោកទាបរបស់ម៉ែពុកដែលកែមិនចេះឡើងនេះទើបធ្វើឲ្យខ្ញុំបាត់បង់សម្លាញ់អស់ម៉ែពុកគឺជាមនុស្សអាក្រក់ចង្រៃបំផុតតែបំផ្លាញសម្លាញ់របស់ខ្ញុំនេះនាងសម្លាញ់អញហ៊ាននិយាយពាក្យនេះដាក់យើងដែលជាម៉ែខំមកកើតក្បាលអញចេញមកផងហ៎ខំចិញ្ចឹមអញតាំងពីតូចដល់ធំដល់ក្តីបែបនេះហ៎រឿងអីដែលខ្ញុំមិនហ៊ាននិយាយម៉ែពុកនោះ ក៏ព្រោះតែចរិតមួយទៀតថោកទាបរបស់ម៉ែពុកដ៏គួរឲ្យស្អប់ខ្ពើមនឹងហើយយ៉ាងម៉េចខ្ញុំនិយាយការប៉ັດខាំងខ្ញុំដែរមែនទេម៉ែសម្លឹងសម្លក់ខ្ញុំម៉ែគិតចង់ធ្វើអីខ្ញុំម៉ែចង់សម្លាប់ អាកាភៀកខ្ញុំផងខ្ញុំនឹងចេញពីទីនេះលែងឲ្យម៉ែបានឃើញមុខខ្ញុំហើយហើយក៏លែងឲ្យម៉ែពុកខ្ញុំមកបំផ្លាញសំណាងរបស់ខ្ញុំទៀតដែរហើយម៉ែកុំសង្ឃឹមថាពឹងពាក់ខ្ញុំសុំលុយខ្ញុំចាយទៀតឲ្យសោះ ក៏ល្មើលគុណនេះអាប្តីថោកទាបគ្មានអាណាមួយល្អសោះអូយក្តីស្រលាញ់ខ្លាំងណាស់ល្អក្រងលើមុតខ្ញុំហត់ហត់នឹងគប់ចិត្តជីវិតខ្ញុំឯងជីវិត មិនក៏រស័តអណ្ដែតមកដល់ទីកន្លែងបែបនេះឆ្កែប្រុសក៏ឆ្កែប្រុសផ្លូវក៏ស្ងាត់ខ្ញុំគួរធ្វើយ៉ាងណាទៅអូយអាឆ្កែអស់នេះមិនក៏លូសបាប់ម៉េចមនុស្សកំពុងតែខ្លាចដែរម្នាក់ឯងផងមកលូស្អីទៀតសំតប៉ែមែនហើយកាន់តែនិយាយកាន់តែលូដូចណាអាសិតឆ្កែនេះអត់ចេះគិតពិចារណាអីសោះថាមនុស្សកំពុងតែខ្លាំង អាកាពះស្អីនេះហើយវាខ្វះម៉ងកោខ្វះម៉ងឃ្លានអញ្ចឹងហីមកឃ្លានអីស្មានហ្នឹងចាំភ្លឺចាំឃ្លានទៅវិធី បានជាប្អូនស្រីមកអង្គុយនៅទីនេះតាមមែនតែស្រីម្នាក់នេះក៏ជាមនុស្សចិត្តល្អដែរមួយចាំទឹកមួយចាំគោកហើយឯងមិនមែនមិនធ្លាប់ផ្ញើខ្លួនផ្ញើប្រានជាមួយគេអីណាវាមិនមែនជាលើកទី1សម្រាប់ឯងទេ មានតែបថុយសាក់ទៅដឹងគឺគឺថាខ្ញុំបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតហើយមុខរបស់ប្អូនទៅត្រូវនឹងស្អីទៅមិនក៏កំហំដល់ថ្នាក់នេះខ្ញុំត្រូវពុកម៉ែបង្ខំឲ្យរៀបការជាមួយនឹងមនុស្សប្រុសដែលខ្ញុំមិនបានស្រឡាញ់ ព្រោះតែលើគាត់ក៏បង្ខំចិត្តខ្ញុំឲ្យរៀបការជាមួយនឹងបុរសដែលមានវ័យចាស់ជាងខ្ញុំជិត20ឆ្នាំហើយក៏ជាមនុស្សប្រុសចិត្តអាក្រក់គាត់ចង់បំពេញលើរាងកាយខ្ញុំទៀតខ្ញុំព្យាយាមនិយាយសុំអង្គបងម៉ែប្រាប់គាត់ថាខ្ញុំមិនចង់រៀបការជាមួយគេម្នាក់នោះទៀតទេតែគាត់នៅតែបង្ខំខ្ញុំខ្ញុំនិយាយខ្លាំងខ្លាំងហើយខ្ញុំប្រកែកមិនយល់ព្រម គាត់ខឹងគាត់តែកំភ្លៀងខ្ញុំខ្ញុំខកចិត្តខ្លាំងណាស់ខ្ញុំទ្រាំនៅផ្ទះមិនបានទៀតឡើយខ្ញុំខ្លាចណាស់ខ្លាចត្រូវម៉ែបង្ខំឲ្យខ្ញុំរៀបការជាមួយមនុស្សប្រុសអាក្រក់នោះទៀតខ្ញុំខ្លាចខ្លាំងណាស់បងស្រីមិនអីទេមិនអីទេណាអស់អីហើយគ្មានអ្នកណាមកធ្វើបាបប្អូនទៀតឡើយ ជប់ឈិនស្មានឯហើយមុខក៏ច្រើនទីប្អូនគាត់ទៅទឹកអស់ទីតោះប្រយ័ត្នឈឺណាចូលទៅក្នុងផ្ទះសិនតើប្អូនអរគុណបងខ្លាំងណាស់សម្រាប់មហូបអាហារពេលនេះបើមិនមានបងទេ ខ្ញុំប្រកាសជាដាច់ពោះស្លាប់ចេះជាមិនខានចាមិនអីទេណា ហើយឈុតគេងរបស់បង វារលុងរលុងខ្លាំងបែបនេះបងអូនចេះស្លៀកដែរទេបើសិនជាមិនស្រួលទេចាំស្អែកពេលព្រឹកបងឲ្យអំសានទៅយកឈុតថ្មី4ទៅ5ឈុតយកមកឲ្យអូនព្រោះស្មាននេះគាត់សម្រានលក់ហើយមិនដែលមានអ្នកណាយកចិត្តទុកដាក់លើប្អូនដូចជាបងបែបនេះឡើយ មានតែអ្នកធ្វើបាបប្អូនជាពិសេសម៉ែនឹងពុកគាត់តែងតែប្រាប់ប្អូនឲ្យធ្វើការមិនដែលឲ្យប្អូនបានរស់ស្រួលដូចជាក្មេងដតីឡើយប្អូននៅតែម្នាក់ឯងមិនដែលស្គាល់រសជាតិលែងសប្បាយជាមួយនឹងក្មេងដតីទេប្អូនគ្មានសាច់ញាតិអ្វី ក្រៅពីពុកនិងម៉ែទេ ប្អូនសុខចិត្តធ្វើគ្រប់យ៉ាងនឹងស្ដាប់តាមគាត់គ្រប់ម៉ែពុកនិងម៉ែតែង តែមកគ្រប់គ្រងលើប្អូនគ្រប់យ៉ាងហើយក៏គាត់មិនដែលស្រឡាញ់នឹងចូលចិត្តទុកដាក់លើប្អូនម្ដងណាដែរគ្រប់ពេលដែលគាត់មកក្បែរប្អូនតើតែគាត់ត្រូវការប្អូនឲ្យជួយធ្វើអ្វីមួយតែប៉ុណ្ណោះប្អូនមិនដែលទទួលបានអារម្មណ៍ថាកក់ក្ដៅសំបីតែម្ដង ពេលនេះមានបងស្រីម្នាក់នៅក្បែរប្អូនមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់បើសិនជាប្អូនមានបងស្រីល្អដូចជាបងមិនដឹងជាល្អយ៉ាងណាទេខ្ញុំគ្មានសាច់ញាតិបងប្អូននឹងគេទេជីវិតខ្ញុំកំសត់ណាស់ខ្ញុំមិនចង់ឃើញនាងកំសត់ដូចជាខ្ញុំឡើយនាងជាមនុស្សល្អហើយថែមទាំងគូអាណិតទៀតបើសិនជាបាននាងមកធ្វើជាប្អូនស្រីខ្ញុំក៏ល្អម្យ៉ាងដែរ ក៏មានអារម្មណ៍ថាខ្លួនឯងឯកាអីណាយ៉ាងណាយ៉ាងណាក៏ប្អូនមានបងដែរប្អូនអាចស្នាក់នៅទីនេះចាត់ទុកទីនេះដូចជាផ្ទះប្អូនទៅចាត់ទុកបងដូចជាសាច់ញាតិម្នាក់ប្អូនចុះកុំក្រែងចិត្តអីប្អូនអរគុណបងខ្លាំងណាស់ចំពោះក្តីមេត្តានិងអាណិតស្រឡាញ់ប្អូន ប្អូននឹងធ្វើជាប្អូនស្រីដ៏ល្អម្នាក់សម្រាប់បងអាឡូបងសំឡាញ់បាទអាឡូអូនសំឡាញ់ព្រឹកនេះមានភ្ញៀវពិសេសគឺលោកវិទូដែលឧស្សាហ៍ទិញគ្រឿងសង្ហារឹមពីកន្លែងរបស់យើងគេមកត្រួតពិនិត្យរបស់ប៉ុន្តែរបស់ដែលគេកំងនោះធ្វើមិនទាន់រួចនៅឡើយទេ អូនជួយនិយាយគួរសមដោះស្រាយឲ្យបានរៀបរយហើយជួយមើលកន្លែងចំនួនបងឲ្យបានល្អផងណាចាស់មិនអីទេពេលណាបងមកផ្ទះវិញល្ងាចនេះបងទៅផ្ទះវិញហើយអូនកុំភ្លេចឲ្យអ៊ំសាយធ្វើម្ហូបដែលបងចូលចិត្តផងអញ្ចឹងបងរវល់បន្តិចណា ចាំជួបគ្នាណាប្រពន្ធសម្លាញ់ចាស់សំឡេងល្អប្តីសម្លាញ់ បងស្រីចូលមកគេងក្បែរប្អូនតិចមកណាប្អូនចង់គេងក្បែរបងស្រីជាទីស្រឡាញ់ហើយអោបឲ្យមាន ភាពកក់ក្ដៅចាំពេលក្រោយចុះណាថ្ងៃនេះបងមានកិច្ចការជាច្រើនដែលត្រូវធ្វើអញ្ចឹងប្អូននៅគេងសិនចុះបងមិនរំខានប្អូនឡើយបងទៅត្រួតពិនិត្យរបស់សិនបងស្រីឆាប់សិនបងស្រីម្នាក់នេះសុំទៅជាមួយបងផង ដើម្បីជួយត្រួតពិនិត្យការងារបងនោះឯង នេះនេះនេះអូនជួត្រង់នេះសួស្តីអ្នកនាងគ្រឿងសង្ហារឹមដែលខ្ញុំកំងអ្នកនាងកាលពីថ្ងៃមុនតើរួចរាល់ហើយណា ចឹងអីប្រយ័ត្នបងប៉ានារីមកឃើញឯងនឹងរឹតតែសំឡាងជាងនេះតិចទៀតបើសិនជាឯងអាចធ្វើឲ្យបងស្រីដ៏សែនល្ងងរបស់ឯងស្រឡាញ់និងជឿទុកចិត្តលើឯងរហូតដល់គប់ងល់នោះឯងចង់ធ្វើអ្វីចង់លួចយកប្តីគាត់ក៏គាត់មិនដឹងដែរអ្វីដែលសំខាន់ប្តីរបស់គាត់កំពុងតែចាប់អារម្មណ៍មកលើឯងខ្លាំងណាស់ឯងត្រូវតែធ្វើជាមនុស្សស្រីមានតម្លៃទៅគេតាមស្រឡាញ់ឯងហើយឲ្យតម្លៃឯងខ្ពស់ឯងនឹងទទួលបានគ្រប់យ៉ាងនៅអ្វីដែលឯងចង់បានណា ពីអ្នកដេកប្រពន្ធឯងនេះឲ្យចេះក្រែងចិត្តគេផងឆ្លោះប្រកែកគ្នាស្រែកផ្អើលអស់មកភូមិទៅហើយក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ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 ដែលគេនិយាយតៗគ្នា